ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណដោះដូរយោបល់គ្នាច្រើននៅ ក្នុងបង្ហោះរបស់ហ៊ុនសែនដែលសរសើរកូនខ្លួនឯងថាហ៊ានបដៅសំនឹង CAA អញ្ចឹងចា So មែនតែនទៅគ្រប់ comment រាប់រយ comment ដែលឆ្លើយឆ្លងគ្នា នៅ ក្នុងអឺ comment របស់ខ្ញុំក្នុង page លហ៊ុនសែនហ្នឹងគឺវាខ្ញុំមើលទៅជាសរុបសេចក្តីទៅពាក្យសំខាន់ដែលគេសរសេរនៅក្នុងអឺ comment ហ្នឹងណាពាក្យដែលសំខាន់ដែលគេយកមកសរសេរណាទី1គេថាយើងចំណែនទី2គេសួរយើងថាតើយើងនឹងអត់ស្រឡាញ់កូននេះអីដែល ស្ដីបន្ទោសឬក៏ថាឲ្យហ៊ុនសែនហ្នឹងមកពីយើងអ្នកថាហ្នឹងយើងអត់ស្រឡាញ់កូនខ្លួនឯងឬមួយយ៉ាងម៉េចអីចឹងសូជាសរុបសេចក្តីទៅខ្ញុំមើលឃើញថា ភាកច្រើនដែលចូល comment ឆ្លើយឆ្លង គ្នាជាមួយខ្ញុំហ្នឹង ចាជម្រាបសួរទាំងអស់គ្នាម្ដងទៀតចាអឺភាកច្រើនដែលឆ្លើយឆ្លង comment គ្នាជាមួយខ្ញុំហ្នឹងភាកច្រើនគឺពួកមនុស្សដែលគិតអំពី គ្រួសារអត់មែនគិតអំពី ប្រយោជន៍ជាតិតសោះវាមាន អ្នកខ្លះហ្នឹងក៏អឺកោសសាហ៊ុនម៉ាណែតនឹងជាបុគ្គលល្អសម្រាប់ជាតិសម្រាប់អីមាននិយាយពាក្យជាតិអីក្នុងនឹងខ្លះក៏ប៉ុន្តែនឹងអាខ្លះនឹងចេញមកគឺថាថាយើងនឹងចំណែនរួយហើយអាខ្លះនឹងក៏គិតតែពីរឿងឪហើយនឹងកូនគេគ្មានជាតិអីមួយម៉ាត់នៅក្នុងខ្លួននៅក្នុងកន្លែង comment នឹងតោះសោះដូច្នេះហើយ វា very personal វា too personal គ្មានគ្មានចិត្តនិយមអីដល់សោះ so ខ្ញុំចូលទៅ comment ក៏មើល comment កន្លែងនៃហ៊ុនម៉ាណែតគាត់ផុសហៅសំរងស៊ីទៅភ្នាល់អីអីហ្នឹងណាក៏ខ្ញុំមើលឃើញថាអឺវាគួរឲ្យចង់សើចរយវាគួរឲ្យចង់សើចសម្រាប់ខ្ញុំដែលហ៊ុនម៉ាណែតអឺហ៊ានដល់ប៉ុណ្្នឹងដែរក៏ប៉ុន្តែអឺ យកការភ្នាល់គ្នាយកអីអីអីនឹងយកមកធ្វើជាអឺមូលហេតុការពារខ្លួនខ្ញុំចង់លើកឧទាហរណ៍អូយបងយីណានណា ជួយ share ឲ្យទៅក្នុង share ឲ្យថៃឈ្មោះនេះដែរចំណូលផងបងព្រោះខ្ញុំ share កើតទេព្រោះខ្ញុំប្រើទូរស័ព្ទនឹង live អឺខ្ញុំចង់រំលឹករឿងបារាក់អូបាម៉ាអីបារាក់អូបាម៉ាណា គាត់នៅពេលដែលគាត់ឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិទី1ហ្នឹងគាត់ប្រឈមមុខខ្លាំងមែនទែនដោយសារគាត់ជាជនជាតិស្បែកខ្មៅទី1ដែលឈរជាប្រធានាធិបតីអាមេរិករៃហើយគូបដិបករបស់គាត់ហ្នឹងគូប្រជែងរបស់គាត់ហ្នឹងណាគឺគឺគេចោទគាត់ថាបារ៉ាអូបាម៉ាហ្នឹងអត់កើតនៅក្នុងទឹកដីសហរដ្ឋអាមេរិកទេហើយអញ្ចឹងក៏អត់ eligible ក៏អត់មានសិទ្ធិចូលឈ្មោះជានាយកប្រធានាធិបតីអាមេរិកដែរ right អញ្ចឹងបារ៉ាអូបាម៉ាគាត់ឆ្លើយតបវាមិនខ្មិច គាត់ឆ្លើយតបថាគាត់គឺអាមេរិកកាំងគាត់កើតនៅលើទឹកដីអាមេរិកដូច្នេះគាត់មានសិទ្ធិអញ្ចឹងគាត់បង្ហាញ birth certificate របស់គាត់ចាគាត់បង្ហាញ birth certificate របស់គាត់ថាគាត់បានកើតនៅ Hawaii កើតនៅលើទឹកដីសហរដ្ឋអាមេរិកពិតប្រាកដមែនសូអាការចោតប្រកាន់ឧទាហរណ៍ដោយការចោតប្រកាន់ហ៊ុនម៉ាណែតជាកូនយួនកូនលេដឹកថអីអញ្ចេះអីអញ្ចោះបើខ្លួនឯងជាមនុស្សស្អាតស្អំហើយ ច្បាស់ប្រកាសខ្លួនឯង100%ទៅយើងធ្វើ DNA ទៅហ្នឹងហើយយើងបង្ហាញការពិតឲ្យគេមកធ្វើ DNA ទៅហើយសម្រាប់ខ្ញុំខ្ញុំអត់ខ្ញុំអត់ខឹងឬមួយក៏សំដែងការមិនពេញចិត្តអីចំពោះអ្នកចោតប្រកាន់ថាកូនលេខដកថលេខដកថយអីហ្នឹងខ្ញុំអត់ខ្ញុំអត់បន្ទោសគេពីព្រោះអីកម្ពុជាបានឆ្លងកាត់នៅប្រវត្តិសាស្ត្រមួយយូរចត់ហើយប្រវត្តិសាស្ត្រទាំងអស់ហ្នឹងគឺ អឺគ្មានអ្នកណាមួយច្បាស់ទេគ្មានអ្នកណាមួយច្បាស់ហ៊ុនសែនខ្លួនឯងក៏សរសេរប្រវត្តិសាស្ត្រសារឡើងវិញច្រើនមែនតែនដើម្បីតែយល់ល្អខ្លួនឯងណាដើម្បីតែយល់ល្អខ្លួនឯងដូច្នេះហើយវាបង្កើតការមិនទុកចិត្តច្រើនណាស់សម្រាប់ពលរដ្ឋខ្មែរហើយនៅក្នុងសង្គមខ្មែរយើងដូចបងប្អូននឹងស្រាប់ក្នុងប្រវត្តិសាស្ត្រយើងគឺយួនចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរហើយធ្វើគ្រប់សពបែបយ៉ាងទាំងអស់ តាំងពីរៀបការជាមួយនឹងខ្មែរប្រកាត់កូនជាមួយនឹងខ្មែរអឺចាប់ខ្មែរទៅស្រុកយួនទៅពង្រៀនរួចហើយបញ្ជូនត្រឡប់មកវិញដូចជាលោកប៉ែនតបានជាឧទាហរណ៍គេចាប់ដែលយកទៅពង្វក់លៀងខួននៅស្រុកយួនរួចហើយគេបញ្ចូលអ្នកនឹងឯងមកនៅក្នុងស្ថាប័នដឹកនាំជាតិដែលគេសង្ឃឹមថានឹងបម្រើផលប្រយោជន៍ឲ្យគេ ដូច្នេះហើយខ្មែរយើងឆ្លងកាត់ប្រវត្តិសាស្ត្រជូរចត់ច្រើនណាស់ ខ្ញុំពេលខ្លះអឺអ្នកខ្លះថានិយាយថាជាការលេបពណ៌គ្នាអីអញ្ចេះអីចុះអឺក៏ប៉ុន្តែវាមានការពិតនៅក្នុងនឹងច្រើនដែរមិនមែនសិតតែការលេបពណ៌ទេអញ្ចឹងហើយបានថាបើយើងមើលអឺបើយើងមើលគំរូកន្លងមកនៅទឹកដីសហរដ្ឋអាមេរិកអីហ្នឹងដូចគេចោទបារ៉ាអូបាម៉ាថាគាត់អត់បានកើតនៅក្នុងទឹកដីអាមេរិកទេគាត់កើតនៅនៅនៅ ក្រៅទឹកដីអាមេរិកទេក៏អត់មានសិទ្ធិចូលឈ្មោះបរិញ្ញាបត្របារ៉ាក់អូបាម៉ាបង្ហាញ birth certificate របស់គាត់ភ្លាមយ៉ាអញ្ចឹងហ៊ុនម៉ាណែតអឺជាការឆ្លើយតបគួរណាស់តើធ្វើ DNA ទៅបើយើងពិតប្រកបណាស់ដោយហ៊ុនសែនអីអញ្ចឹងបើដឹងខ្លួនថាកូននឹងកូនរបស់ខ្លួនពិតប្រកបមែនអាហ្នឹងយើងធ្វើ DNA ទៅចាពីព្រោះខ្ញុំគេសួរចុះបើខ្ញុំជឿថាហ៊ុនម៉ាណែតជាកូនហ៊ុនសែននិងប៊ុនរ៉ានីមែនអត់គេសួរខ្ញុំហ៎ ខ្ញុំសូមអត់ឆ្លើយទេសំណួរហ្នឹងខ្ញុំសូមអត់ឆ្លើយទេអឺប៉ុន្តែខ្ញុំដាក់ចម្ងល់ទៅវិញខ្ញុំដាក់ចម្ងល់ទៅវិញថាអញ្ចេះសំណួរខ្ញុំត្រឡប់ទៅវិញខ្ញុំសួរថាតើពេលដែលហ៊ុនសែនរត់ពីស្រុកខ្មែរទៅទឹកដីយួនថាទៅតស៊ូរយួនឲ្យជួយណាពេលហ្នឹងហ៊ុនម៉ាណែតនិងម្ដាយនៅក្នុងទឹកដីខ្មែរហើយពេលហ្នឹងហ៊ុនសែនពេលនឹងរត់ចេញទៅហ្នឹងគឺមានឈ្មោះ ជាជនក្បត់បដិវត្តអូខេមានឈ្មោះជាជនក្បត់បដិវត្តហើយនៅចន្លោះឆ្នាំដេញហ៊ុនសែនមានឈ្មោះជាជនក្បត់បដិវត្តហ្នឹងខ្មែរក្រហមនៅកាន់អំណាចឥឡូវឯងសំណួរសួរថាអញ្ចេះហេតុអីបានជាកូននិងប្រពន្ធរបស់ជនក្បត់បដិវត្ត កាលហ្នឹងណាខ្មែរក្រហមអត់យកទៅសម្លាប់ហេតុអីបានជាហ៊ុនម៉ាណែតហើយនឹងប៊ុនរ៉ានីនៅរស់ដល់នៅរស់ឆ្លងកាត់របបខ្មែរក្រហម ក្រុមឈ្មោះជាប្រពន្ធនិងកូនរបស់ជនក្បត់បដិវត្តហេតុអីខ្មែរក្រហមទុកពុយពីរអ្នកនឹងម្ដាយនិងកូនឲ្យរស់ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្្នឹងឯងប៉ុន្តែរឿងឲ្យខ្ញុំឆ្លើយថាតើហ៊ុនហ៊ុនម៉ាណែតជាកូនលេខដុកថឬមួយក៏ហ៊ុនម៉ាណែតជាកូនរបស់ហ៊ុនសែនពិតប្រាកដខ្ញុំខ្ញុំមិនឆ្លើយទេគ្រាន់តែខ្ញុំដាក់ចម្ងល់ទៅវិញអញ្ចឹងគ្រាន់តែខ្ញុំដាក់ចម្ងល់ទៅវិញនៅ នៅក្នុងប្រវត្តិសាស្ត្រនៅក្នុងអា ទំព័រមួយហ្នឹងគឺវាអត់ច្បាស់លាស់ហើយខ្ញុំជឿថាមនុស្សជាច្រើនក៏មានចម្ងល់ដូចខ្ញុំដែរពីព្រោះកូនក្បត់បដិវត្តគឺក្រុមរបស់ខ្មែរក្រហមតែគេហ៊ានចោទតែក្បត់បដិវត្តហើយណាគេយកទៅសម្លាប់ចោលទាំងពូជគេអត់ទុកទេប៉ុន្តែសួរហេតុអីបានជាប៊ុនរនីហើយនឹងហ៊ុនម៉ាណែតនៅហួរអញ្ចឹងណានៅក្នុងទឹកដីខ្មែរឥឡូវយើងសួរនាំគ្នាសួរអញ្ចឹងវិញតែរឿងថាឲ្យខ្ញុំថាហ៊ុនហ៊ុនម៉ាណែតជាកូនអ្នកណាហ៊ុនសែនឬលេខដកថខ្ញុំសូមមិនឆ្លើយឯសំណួរហ្នឹង ខ្ញុំសូមអត់ឆ្លើយទេអ្នកផ្សេងគេចោទថាមិនចោទគេនិយាយថាមិននិយាយរឿងគេបើខ្ញុំសូមអត់ឆ្លើយរឿងហ្នឹងណាបើនិយាយឲ្យស្មោះទៅខ្ញុំអត់ចង់និយាយអីដែលក្បត់នឹងអឺគេហៅថា instinct របស់ខ្លួនឯង instinct ហ្នឹងគឺថាគឺថាអ្វីដែលខ្លួនឯងមើលឃើញថាអឺ ដូចថាអារម្មណ៍ខ្លួនឯងហ្នឹងមើលឃើញថាវាអញ្ចេះប៉ុន្តែខ្ញុំអត់ចង់និយាយអញ្ចោះណាខ្ញុំអត់ចង់និយាយចឹងហើយបានខ្ញុំខ្ជិលនិយាយខ្ញុំអត់និយាយទេយល់មិនយល់នេះខ្ញុំអត់និយាយទេគ្រាន់តែខ្ញុំដាក់ជាសំណួរត្រឡប់ទៅវិញហើយយើងនាំគ្នាប្រចាណាទាំងអស់គ្នាហើយបើសិនជាពួកគណៈបកប្រជាជនហ្នឹងណាលឺហើយចង់លៀងសម្អាតភាពអត់ស្អាតស្អំអស់ហ្នឹងណាយើងឆ្លើយមកយើងឆ្លើយមួយគេមកយើងអត់ចាំបាច់ចោតគេថាគេគេគេគេគេ គេចំណែនពូជគេថោកមិនបានធ្វើធំខ្ញុំចង់ឆ្លើយថាអញ្ចឹងបើបើសិនជាអ្នកទាំងអស់ដែលមិនបានធ្វើធំនឹងគឺជាពូជថោកទាបឬក៏ពូជអត់កំណើតដែរណាមកស្រុកខ្មែរហ្នឹងណាក៏អត់កំណើតដែរពីព្រោះមានមនុស្សប្រមាណអ្នកដែលកំពុងធ្វើធំខ្ញុំសួរចេះទៅវិញខ្ញុំសួរចេះទៅវិញហើយហូបណត់ហើយហូបខ្លួនមិនដែរមិនមែនកូនយន់ហើយហូបអឺតែនិយាយស្មោះទៅ instinct របស់ខ្ញុំប្រាប់ខ្ញុំថា ម៉ែឪកូនហ្នឹងគឺពិតប្រាកដម៉ែឪកូនគេមែន instinct ខ្ញុំណា instinct ខ្ញុំគឺ instinct ខ្មែរយើងថាម៉េចទេនេះវិញ្ញាណយើងញៀនយើងហ្នឹងហើយញៀនយើងណាឲ្យយើងដឹងថាម៉ែកូនគេនឹងឪគេនឹងគឺម៉ែកូន គ្នាមែនបើយើងមើលតម្រង់មុខមើលក្បាលមើលយើងមើលក្បាលហ៊ុនម៉ាណែតមើលក្បាលហ៊ុនសែននឹងវាស្រៀងស្រៀងគ្នាមែនវា instinct ខ្ញុំប្រាប់វាថាគេឪកូនគ្នាមែនប៉ុន្តែអ្វីដែលខ្ញុំសង្ស័យដែលខ្ញុំលើកឡើងមកអញ្ចឹង ខ្ញុំលើកឡើងមិនអញ្ចឹងសួរថាហេតុអីបានជាកូន ក្បត់បដិវត្តនៅរស់នៅរស់នៅក្នុង របបខ្មែរក្រហមបានរស់នៅក្នុងរបបខ្មែរក្រហមបានហេតុអីបានជាគេអត់យកទៅសម្លាប់ចោលខ្ញុំឆ្ងល់តែប៉ុណ្្នឹងឯងចានិយាយពីរឿងសញ្ញាបត្រហ៊ុនម៉ាណែតអឹមការពិតទៅអ្វីដែលខ្ញុំដឹងណានៅ ក្នុងប្រទេសណាក៏ដោយ ជាពិសេសសហរដ្ឋអាមេរិកប្រទេសជឿនលឿនដោយអង់គ្លេសដោយបារាំងដោយអីអញ្ចឹងណា អឺវាមានស្តង់ដារមែនវាមានស្តង់ដារដូចថាអឺមេរៀនណាមេរៀនណាឬក៏មុខវិជ្ជាមានមុខវិជ្ជាខ្លះគេឲ្យបរទេសរៀនហ្មងណែជាពិសេសគឺមុខវិជ្ជាដែលពាក់ព័ន្ធជាមួយនឹងសន្តិសុខជាតិការស្រាវជ្រាវវិទ្យាសាស្ត្រការស្រាវជ្រាវវិទ្យាសាស្ត្រអឺស្រាវជ្រាវវិទ្យាសាស្ត្រឬក៏ជីវសាស្ត្រ អ្វីដែលពាក់ព័ន្ធទៅនឹងការសម្ងាត់ឲ្យវាគ្រោះថ្នាក់សម្រាប់ជាតិគេគឺគេឲ្យរៀនមែនណាការពិតគឺគេឲ្យរៀនមែនហ្មងមិនមែនថាអឺជនបរទេសទាំងអស់សិតតែគេយកឲ្យឲ្យអនុញ្ញាតឲ្យរៀននៅស្រុកគេគេចេះតែបានរៀនទេណាអូខេអាហ្នឹងគឺការពិតអញ្ចឹងសំរងស៊ីគាត់មិននិយាយខុសទេគាត់និយាយត្រូវមែនអរ៉ៃហើយនិយាយរឿងនិយាយរឿងសញ្ញាបត្របណ្ឌិតសភាយោធាសញ្ញាបត្របរិញ្ញាបត្រ ចេញពីបណ្ឌិតយោធានៅ West Point បើយោងតាមបទសម្ភាសរបស់លោកអ៊ុំសំអានខ្ញុំស្ដាប់មិនច្រឡំទេគឺទាំងលោកអង្គសំអាន ខ្លួនឯងហ្នឹងក៏គាត់បានអា apply ដើម្បីប្រឡងទៅរៀននឹងដែរចាក៏ប៉ុន្តែដោយសារអឺដោយសារដាក់ពាក្យអីអីហើយអស់ហើយចងចាំតើការប្រកួតឯហ្នឹងហើយតែដល់ទៅពេលរួចហើយ គាត់និយាយថាស្ថានទូតអាមេរិកហ្នឹងក៏រំសាយចោលការប្រឡងនឹងវិញទៅហួយហើយគេទុកតែមនុស្ស2នាក់ទេនៅក្នុងហ្នឹងមានហ៊ុនម៉ាណែតដែរអាហ្នឹងមានន័យថាម៉េចមានន័យថាម៉េចវាអត់មានបានប្រកួតប្រជែងអីដើម្បីទៅសាលារៀនហ្នឹងទេមិនបានប្រឡងអីធំទៅដើម្បីមានអឺបានឱកាសចូលទៅរៀន នៅសាកលវិទ្យាល័យនៅសាលាបណ្ឌិតសភានឹងទេអញ្ចឹងអាហ្នឹងអាហ្នឹងចំណុចមួយ ចំណុចមួយទៀតបើយោងតាមសំណេរជាសម្បត្តិរបស់ហ៊ុនម៉ាណែតដែលផ្ញើទៅឲ្យឪពុករបស់ខ្លួនឯងហៅហៅហៅសម្បត្តិណាជាការសម្ងាត់អីនោះមើលការហៀបរាប់របស់ហ៊ុនម៉ាណែតសំណេររបស់គាត់នឹងទៅក៏អត់មាន បាននិយាយអំពីរបៀបនៅក្នុងការប្រឡងប្រជែងគ្នាចូលទៅរៀននៅក្នុងសាលា West Point ហ្នឹងដែរគឺអ្វីដែលឃើញហ្នឹងគឺសិតតែកិច្ចការការទូទាំងអស់ គេ apply ជាលក្ខណៈការទូតឬមួយក៏អ្នកនឹងឯងតើតែជាឧត្តមសេនីយ៍ជាន់ខ្ពស់នៅប្រទេសណាមួយបានអាចមានសិទ្ធិទៅរៀននឹងបានបានសុំរៀនបានមិនងាយស្រួលរៀនទេអីអីអញ្ចឹងអត់មានសរសេរការប្រឡងអីទាំងអស់ដូច្នេះហើយដូច្នេះហើយអឺហ៊ុនម៉ាណែតអត់មាន បានប្រកួតប្រជែងសមត្ថភាពដើម្បីបានទៅប្រឡងទេ គឺបើនិយាយឲ្យមែនទៅដូចតំណែងស៊ីក៏ថាអញ្ចឹងគេ គេឲ្យគេហៅថាគេឲ្យដោយសមានចិត្តដើម្បីអឺចំណង នៅ ក្នុងរូបភាព ចំណង ការទូត រវាងកម្ពុជានិងសហរដ្ឋអាមេរិករួចហើយខ្ញុំជឿថាអាមេរិកហ្នឹងគេឲ្យហ្នឹងគឺក្នុងគោលបំណងគេដើម្បីអីក្នុងគោលបំណងគេថាឲ្យក្មេងៗជំនាន់ក្រោយហ្នឹងបានទទួលការអប់រំទៅក្រែងលោ ទទួលបានអតិពលលោកខាងលិចរួចហើយយកចំណេះវិជ្ជានឹងយកទៅ ដឹកនាំប្រទេស ខ្លួនឯងនឹងឲ្យវាមានលក្ខណៈប្រជាធិបតេយ្យទៅតាមបរិបទនៃប្រទេសលោកខាងលិចអញ្ចឹងទៅអានឹងជាក្តីសង្ឃឹមរបស់គេដែលគេឲ្យយើងហ្នឹងកំឡៃវាផ្ទុយពីការពិតហ្នឹងហើយវាផ្ទុយពីការពិតដូច្នេះរឿងសញ្ញាបត្រអឺរឿងសញ្ញាបត្រអឺបណ្ឌិតសភាយោធាមួយគឺ អារឿងគាត់ចូលរៀនវារៀនហើយរៀននឹងបានចប់បានអីបាន បន្ទុកបានអីដូចគេដូចឯងចឹងតែគេចង់និយាយថាពេលដែលចូលរៀនឯងចូលតាមណា មានបានប្រឡងហើយអត់យល់ទេរឿងហ្នឹងវាអញ្ចឹងតាហើយកាលណាយើង បានចូលរៀន free free អញ្ចឹងអបខុសវាអត់មានតម្លៃដោយគេប្រកួតប្រជែងក្មេងៗក្រោយក្រោយនេះគេប្រកួតប្រជែងបានទៅរៀនទេវាយើង បានចូលរៀន free free អញ្ចឹងវា ធម្មតាឯគេរិះគន់គេថាយើងកុំខឹងគេមែនទេឥឡូវបងប្អូនមែនបើគេប្រកួត ឥឡូវខ្ញុំលើកឧទាហរណ៍ដូចក្មេងអឺប្រឡងជាប់សញ្ញាបត្រអឺបាក់ដប់អូតូម៉ាទិកមួយឆ្នាំពីរឆ្នាំមុនណាដែលមានវិបត្តិ Covid ខ្លាំងហើយដែលប្រឡងអត់កើតហើយគេឲ្យសិស្សថ្នាក់ទី12ទាំងអស់ជាប់ទាំងអស់គ្នាណាអាក្មេងរៀនខ្សោយវាសบายចិត្តហើយអត់គួរវាបានជាប់ free free មិនចឹងប៉ុន្តែអាក្មេងដែលបើប៉ាកែណាអាក្មេងដែលដឹងខ្លួនថាគេប៉ាកែគ្រប់មុខវិជ្ជាគេអត់ចង់បានសញ្ញាបត្រ free ទេគេអត់ចង់បានជាប់ free free ទេ គេចង់បានប្រឡងដើម្បីបង្ហាញស្នាដៃរបស់គេ ថាគេហ្នឹងឯងគេបានជាប់ដោយសារសមត្ថភាពរបស់គេពិតប្រាកដសំបីបើកចាក់បន្តិចក៏គឺអត់រៀនសូអាក្មេងដែលហ៊ានប៉កែនិង អាក្មេងដែលរៀនអត់ប៉កែណា អាក្មេងដែលរៀនប៉កែនឹងវាបានជាប់ free គឺវាអត់សុខចិត្តទេវាអត់សុបាយចិត្តទេយល់ហើយរឿងហ៊ុនម៉ាណែតនឹងដូចគ្នាអាបានចូលរៀន free free ហ្នឹងណាសម្រាប់មនុស្សប៉កែណាគេអត់មោទនភាពកើតទេ យល់ទេអារៀន free free ហ្នឹងមនុស្សដែលប្រកែគេអត់មោទនភាពកើតទេប៉ុន្តែ អ្នកដែលរៀនខ្សោយមោទនភាពហើយសុបាយចិត្តហើយពីព្រោះមានឱកាសបានចូលរៀននៅកន្លែងមួយដែលខ្លួនគឺថាទោះបីប្រឡង100ជាតិទៀតក៏មិនបានជាប់ដែរ យកខ្ញុំនិយាយហ្នឹងឯងភាពខុសគ្នាវានៅកន្លែងហ្នឹងអូខេ I know he ចូលរៀន I know he រៀនជាប់ដូចគេដូចឯងក៏ប៉ុន្តែអាប្រឡងចូលនេះវាសំខាន់តែតម្លៃវានៅកន្លែងហ្នឹងឯងយល់ទេអាតម្លៃវានៅកន្លែងហ្នឹងហ្នឹងឯងហើយអីទៀតយើងនិយាយអំពីខ្មែរខ្មែរយើងបានទៅរៀនច្រើនខ្ញុំអត់និយាយ អំពីស្រុកជប៉ុនខ្ញុំអត់និយាយពីអីទេខ្ញុំខ្ញុំអត់និយាយពីជប៉ុននៅអូស្ត្រាលីអីវ៉ាន់ទេប៉ុន្តែពីព្រោះខ្ញុំស្គាល់អ្នកនៅអាមេរិកខ្លះ អឺក្មេងក្មេងមករៀននៅអាមេរិកហ្នឹងហើយខ្ញុំខ្ញុំស្គាល់ខ្ញុំស្គាល់មានអ្នកខ្លះបានជាប់បួកមករៀននៅសហរដ្ឋអាមេរិកបានជាប់បួកអាមេរិកឲ្យហ្មងហ្នឹងហើយអាមេរិកគេឲ្យតែម្ដងមិនមែនបងលុយខ្លួនឯងមករៀនទេគឺអាមេរិកគេឲ្យហ្មង បានជាប់បួកមកមករៀនហើយណាពួកអ្នកដែលរៀនចេះពិតប្រកបចេះដឹងពិតប្រកបឯងបានបួកពីអាមេរិកហ្នឹងហើយរៀនចប់ហើយចេះដឹងពិតប្រកបណាគេអត់ចង់ទៅស្រុកខ្មែរវិញទេយល់ទេ គេអត់ចង់ទៅស្រុកខ្មែរវិញទេគេរមមធ្យោបាយនៅស្រុកអាមេរិកធ្វើការនៅអាមេរិកដូចមានអ្នកខ្លះអញ្ចឹងកំពុងតែរៀនបដាធ្វើការឲ្យគេបដាហាត់ការបដាហាត់ការនឹងបានដូចដែរណាហាត់ការបដាធ្វើការគេបដាដល់ពេលរៀនចប់ដាក់ពាក្យសុំធ្វើការទៅគេយកបដ ாய் រួចហើយគេធានាឲ្យនៅហ្មងយល់ទេសូមមនុស្សអស់ហ្នឹងអត់ចង់ទៅស្រុកខ្មែរវិញទេ ពីព្រោះតែទៅស្រុកខ្មែរវាអត់មានកន្លែងធ្វើការដែលសមនឹងសមត្ថភាពគេអានឹងទី1ទី2បើទៅស្រុកខ្មែរមានតែទៅ អីបំរើរបបប្រជាការនឹងឯងដែលគេមិនចង់អញ្ចឹងគេរកមធ្យោបាយនៅក្រៅប្រទេសហើយដើម្បីអាចនៅអាមេរិកបន្តនៅអាមេរិកបានតរនឹងឯងរៀនចប់មានសមត្ថភាពខ្លាំងមែនទែនធ្វើការឲ្យគេបានគេធានាឲ្យនៅបាទយល់ទេខ្ញុំឃើញក្មេងៗប៉ាកែខ្ញុំមិនបាច់លើកឈ្មោះទេ ក្មេងមួយគាត់ខ្ញុំស្គាល់គាត់ហើយគាត់មិនទាន់ទាំងរៀនចប់ផងមិនទាន់នឹងរៀនចប់ផងគាត់ស្តានៅគាត់ស្តានៅកន្លែងទីស្នាក់ការ UN ណាមិនទីស្នាក់ការនៅ New York គាត់ធ្លាប់ទៅ New York ដែរទិញចូលទីស្នាក់ការ New York ដែររួចហើយគាត់ធ្វើស្រាវជ្រាវឲ្យស្ថាប័នជាផ្នែកមួយរបស់អង្គការ UN ណាស្រាវជ្រាវទិន្នន័យអូខេហើយគាត់រៀនអត់ទាន់ចប់ផងដល់ពេលរៀនចប់ទៅ សាលាហ្នឹងគេ offer បួកបន្ថែមលុយឲ្យឲ្យរៀននៅស្រុកគេហ្នឹងទៀតឲ្យរៀននៅអាមេរិកទេតែវាអត់រៀនយល់វាចង់មករៀននៅកាណាដាវិញដូច្នេះហើយនៅ ពេលដែលក្មេងណានៅពេលដែលវាជាប់ដោយសមត្ថភាពរបស់វា បានបួកទៅជាប់ដោយសមត្ថភាពរបស់វាហួយហើយវារៀនចប់វារៀនប៉ាកែវាចង់ទៅស្រុកខ្មែរវិញទេវាអត់ចង់ទៅស្រុកខ្មែរវិញទេយល់ទេអាត្រង់នឹងហើយដែលខ្ញុំចង់ប្រៀបធៀប ខ្ញុំខ្ញុំចង់ប្រៀបធៀបជាមួយនឹងកូនលោកធំដែងម៉ែឪបញ្ជូនឲ្យទៅរៀននៅស្រុកអាមេរិកក៏ដោយប្រទេសណាក៏ដោយរួចហើយត្រឡប់ទៅស្រុកខ្មែរវិញរួចហើយឲ្យសពថ្ងៃហ្នឹងពួកអ្នកទាំងអស់ហ្នឹងនៅក្នុងចំណោមគណៈបកប្រជាជនដែងហ៊ុនសែនអួតសរសើរថានៅក្នុងគណៈរដ្ឋមន្ត្រីជំនាន់ក្រោយរបស់គណៈបកប្រជាជនដែលឥឡូវអត់តន់អលូតចេញមកទេអត់តន់អលូតចេញមកទេហ៊ុនសែនតែពាក់កដាលនៃបេក្ខជននៃបេក្ខភាព សមាជិកគណៈរដ្ឋមន្ត្រីក្រមអាណត្តិហ៊ុនសែនអត់សិតតែបណ្ឌិតខ្ញុំចង់ប្រៀបធៀបមួយបណ្ឌិតអស់ហ្នឹងយល់ទេខ្ញុំចង់ប្រៀបធៀបមួយបណ្ឌិតអស់ហ្នឹងពួកហ្នឹងមករៀនណាមានអាខ្លះមានអាខ្លះមិនទាំងអស់ហែមានអាខ្លះហ្នឹងជួលគេសេសារណាអុយទេមានជួលគេអុយទៅសេទេសេស្អុយបញ្ចប់ថ្នាក់គេរសេអុយចឹងទៅ ខ្លួនឯងយកមកអានរួចហើយយល់អានហើយយល់ធម្មតាឡើងការពីហើយយល់ តែវាមិនបានដាក់សភៅហ្នឹងឯងគេជាប់ទៅទេទៅទេតោះតែយើងឡើងការពារគេសួរចំនួនចម្លើយចុះឡើងចុះឡើងដែរអញ្ចឹងឯងបានបានណាហើយហើយអញ្ចឹងគេទៅសេឲ្យមកឲ្យ ខ្លួនឯងយកមកអានទៅរួចឲ្យឡើងការពារទៅជាប់ទៅវាអញ្ចឹងជួលគេឲ្យទៅសេសារណាឲ្យ អូខេរបាយការណ៍ឲ្យមិននិយាយលេងទេអានេះវាមានអញ្ចឹងមែនហ្នឹងហើយហើយមានអ្នកខ្លះគេហ៊ានជាប់អីត្រឹមត្រូវរបស់គេណាស់ក៏មិនតែ ពួករែទាំងអស់ហ្នឹងណាឥឡូវខ្ញុំនិយាយចេះទៅវិញចោះឥឡូវបើគិតថាខ្លួនឯងហ្នឹងឈឺចាប់ដែលគេនិយាយថាឈឺចាប់ណាស់គេនិយាយថាសញ្ញាបត្រខ្លួនឯងជាសញ្ញាបត្រប្រភេទទី2ឬក៏អីអីចឹងហើយខ្លួនឯងគ្រាន់បើណាស់អស់ចាណាស់អីចឹងណាណាឥឡូវចង់បង្ហាញថាខ្លួនឯងគ្រាន់បើនេះឥឡូវចង់បង្ហាញថាខ្លួនឯងគ្រាន់បើយកសមត្ថភាពដែលខ្លួនឯងហ៊ានចប់ហ្នឹងណា សញ្ញាបត្រដែលខ្លួនឯងរៀនចប់ហ្នឹងណាសមត្ថភាពរបស់ខ្លួនឯងហ្នឹងសាកដាក់ពាក្យឬក៏ប្រឡងធ្វើការក្រុមហ៊ុនក្រៅប្រទេសសាកមើលមើលគេយកអត់ជាប់ទេសាកមើលមើលសាកវិញមើលហ៎អាសញ្ញាបត្រខ្លួនឯងដែលរៀនចប់ហ្នឹងហើយនឹងសមត្ថភាពខ្លួនឯងហ្នឹងសាកដាក់ពាក្យរកក្រុមហ៊ុនការងារក្រៅប្រទេសធ្វើមើលក្រៅពីស្រុកខ្មែរឥឡូវក្រៅពីស្រុកខ្មែរឥឡូវកូនលោកធំស្រុកខ្មែរហ្នឹងហ៎រកការងារធ្វើក្រៅពីស្រុកខ្មែរបើអាហ្នឹងបើជាប់អាហ្នឹងបានខ្លួនឯងគ្រាន់បើ តែបើអត់ហ៊ានដាក់ពាក្យហៅការងារធ្វើក្រៅប្រទេសទេបើឬមួយក៏ប្រឡំមិនជាប់ទេអាហ្នឹងកុំអួតកុំអួតនឹងសញ្ញាបត្រហ្នឹងបានមករបៀបម៉េចទេហ្នឹងហើយនឹងសញ្ញាបត្រហ្នឹងបានមករបៀបម៉េចទេពីព្រោះអ្នកប៉ាកែប៉ាកែដូចខ្ញុំនិយាយមិនអញ្ចឹងអ្នកប៉ាកែប៉ាកែគេរកធ្វើការងារធ្វើនៅក្រៅប្រទេសបាត់អស់ហើយ គេមិនមែនវិច្ចកញ្ចប់ស្ពាយសញ្ញាបត្រត្រឡប់ទៅស្រុកខ្មែរវិញទៅទាត់ខ្យល់ទៅស្រុកខ្មែរឬមួយក៏ទៅធ្វើការបំរើរបបមួយដែលគេមិនពេញចិត្តទេចឹងបានថាកូន លោកធំ នៅ ស្រុកខ្មែរបើអ្នកឯងព្រាន់បើណាបើអ្នកឯងគិតថាអ្នកឯងនឹងរៀនបានពិតប្រកបចេះដឹងអីចឹងមែនណាសាក់ធ្វើការងារក្រៅប្រទេសមកក្រុមហ៊ុនឬក៏ពីក្រុមហ៊ុនសាក់មើលមុននឹងត្រឡប់ទៅស្រុកខ្មែរវិញដើម្បីបញ្ជាក់ថាខ្លួនឯងវាគ្រាន់បើមែនហើយដូចខ្ញុំនិយាយចឹងហ៊ុនម៉ាណែតខ្ញុំថាហ៊ុនម៉ាណែតខ្ញុំនិយាយត្រឡប់ទៅវិញហ៊ុនម៉ាណែត អូប្រជាជន ខ្មែរទាំងខ្ញុំទាំងគេមិននិយាយថាអញ្ចេះហ៊ុនម៉ាណែតមិនដែលធ្វើការអីពិបាកអីណាដឹងតែពីរៀនអីអញ្ចឹងណាហ្នឹងហើយនិយាយនាំគ្នានិយាយអញ្ចឹងដល់ពេលហើយអើគេការពារកូនគេថាហ៊ុនម៉ាណែតណាធ្លាប់ទៅពឹងរៀនកណិតវិជាគេដើម្បីយកលុយឲ្យខ្លួនឯងរៀនធ្លាប់ទៅបេះផ្លែឈើបេះតែពាំងបាយជូរឲ្យដើម្បីយកលុយខ្លួនឯងរៀនអីចឹងខ្ញុំចេះនឹកក្នុងចិត្តហឹម ហ៊ានសតបណ្ឌិតសេដ្ឋកិច្ចហ៊ានអនុបណ្ឌិតសេដ្ឋកិច្ចនៅអាមេរិកនៅញូវយ៉កហ៊ានបណ្ឌិតសេដ្ឋកិច្ចនៅអង់គ្លេសហ៊ានសញ្ញាបត្រហ៊ានសតបណ្ឌិតសភាយោធាអឺហួយហើយទៅបេះផ្លែឈើអឺដល់រៀនភាសាហួយហើយទៅនាំទៅបេះផ្លែឈើអឺដើម្បីផ្គត់ផ្គង់លុយខ្លួនឯងរៀនទៅធ្វើការក្រុមហ៊ុនឧទាហរណ៍ថាឆុងខ្វេអញ្ចឹងណាឧទាហរណ៍ទេទៅធ្វើការអញ្ចឹងអញ្ចឹងហួយហើយ ថាខ្លួនឯងគ្រាន់បើចុះមិនក៏មិនយកអាជំនាញខ្លួនឯងកំពុងរៀនហ្នឹងទៅធ្វើការអីអូវាគ្រាន់បើតិចមើលឬមួយក៏ហ៊ានដើម្បីតែរៀនប៉ុន្តែអត់សមត្ថភាពណាទៅទៅប្រឡងធ្វើការល្អល្អហើយទៅបេះផ្លែឈើអីដូចឆ្ងល់ចេះវាដូចយ៉ាប់ជាងអានេះវាយ៉ាប់ជាងអានេះរត់ចោលស្រុកទៀតអានេះរត់ចោលស្រុកទៅបេះផ្លែឈើអានេះរត់ចោលស្រុកខ្លះទៅទៅបេះផ្សិតបានលុយគួសមដែរណា ហ្នឹងហើយទៅបេះផ្សិតថ្លឹងគីឡូទៅបេះផ្លែឈើថ្លឹងគីឡូហ្នឹងពួករត់ចោលស្រុកឯហ្នឹងហ្នឹងហើយប៉ុន្តែអ្នកដែលរៀនអញ្ចឹងអញ្ចឹងណាវាគួរណាស់តារកការងារ specially ឪខ្លួនឯងសត្វតានាយករដ្ឋមន្ត្រីទៀតណាសមត្ថភាពមានណាគួរណាស់តាតាធ្វើអីដែលដែលមានលក្ខណៈសម្បត្តិអឺកសាងមូលដ្ឋានគ្រឹះនយោបាយរបស់ខ្លួនឯងយល់ទេឧទាហរណ៍ បុគ្គលិកធនាគារពិភពលោកអីចឹងទៅឬមួយក៏ជាអ្នកស្រាវជ្រាវឯកសារឬមួយក៏ប្រឆាំងអំពើពុករលួយនៅក្នុងធនាគារពិភពលោករក IMF អីអីចឹងណាអាហ្នឹងចឹងចឹងមកបានវាថា មានសមត្ថភាពពោះអាកន្លែងហ្នឹងតើអត់សមត្ថភាពគេអត់យកហើយតែកន្លែងបេះផ្លែឈើអីមិនហ្នឹងតែពួករត់ចោលស្រុកក៏ធ្វើបានដែរមិនចាំដល់ហ៊ុនម៉ាណែតទេអូយហើយយកអញ្ចឹងអញ្ចឹងមកយកមកអួត បង្ហាញតែកូនខ្លួនឯងឆ្លងកាត់ការលំបាកអីអីវាអត់ត្រូវសោះហ្មងហ្នឹងហើយវាអត់វាអត់សមណាហ្នឹងហើយហួយហើយខ្ញុំឃើញ I think សញ្ញាបត្របណ្ឌិតរបស់ហ៊ុនម៉ាណែតដែលញ៉ារៀនចប់នៅអូស្ត្រាលីនៅអង់គ្លេសហ្នឹងណាគេផ្ញើអូមានអ្នកការពារនេះគេខំផឹងអាបង្ហាញខ្ញុំអំពី តើហ៊ុនម៉ាណែតនឹងទៅសេសារណាអំពីអីដើម្បីបានសញ្ញាបត្របណ្ឌិត ពីអង់គ្លេសហ្នឹងគេបង្ហាញមកខ្ញុំខ្ញុំមើលធូរធូរទៅខ្ញុំថាអូគាត់ហ៊ុនម៉ាណែតទៅសេពីកម្ពុជា I think I'm not បើតែខ្ញុំមិនច្រឡំទេព្រោះខ្ញុំ click លើ link ហ្នឹងទៅអឺឃើញឃើញឃើញអានត្រួសត្រួសគេហៅថាគោលគោលគោលគោលគេត្រួសត្រួសដែលគេសង្ខេបហ្នឹង អឺដូចសរសេរពីកម្ពុជាសរសេរអំពីដូចជាមានថវិការរដ្ឋដែលបែងចែកទៅឲ្យអឺមូលដ្ឋានអីអញ្ចឹងខ្ញុំ ពីព្រោះហ្នឹងវាអត់ច្រើនទេអឺគេទៅសេត្រួសត្រួសបើខ្ញុំស្មានមិនច្រឡំទេ គឺទៅសេវិធវិការជាតិអឺទៅសេអំពី អំពីប្រទេសកម្ពុជា ការបែងចែកថវិការជាតិអីអីអញ្ចឹងណាចាហើយដូច្នេះហើយជាទូទៅវាគឺថា បើសិនជាខ្លួនឯងអឺហ៊ាននឹងមានជំនឿលើខ្លួនឯងថាខ្លួនឯងមានសមត្ថភាពពិតប្រាកដហើយហ៊ុនម៉ាណែតបើតាមតែមើលសំណេរសម្បត្តិដែលផ្ញើទៅឪពុកហ្នឹងណាគឺមានមហិច្ឆតាចង់ធ្វើមេដឹកនាំរួចទៅហើយប៉ុន្តែអាហ្នឹងរឿងធម្មតាខ្ញុំចាត់ទុកថាអាហ្នឹងរឿងធម្មតាកូនមេដឹកនាំគេចង់ធ្វើមេដឹកនាំរឿងធម្មតាឯងក៏ប៉ុន្តែបើដឹងខ្លួនឯងថាចង់ធ្វើមេដឹកនាំហើយណា ហើយហើយជឿលើសញ្ញាបត្រខ្លួនឯងថាមានសមត្ថភាពថាល្អហើយជឿលើខ្លួនឯងថាមានសមត្ថភាពណាណាហ៊ុនម៉ាណែតអត់គួរទៅធ្វើការអីផ្សេងក្រៅតែពីក្រៅតែពីកិច្ចការជំនាញរបស់ខ្លួនឯងទេហើយដឹងហើយថា ធ្វើការងារនៅក្នុងអង្គការធំធំស្ថាប័នធំធំគឺវា build credit ខ្លួនឯងខ្លាំងណាដើម្បីខ្លាយខ្លួនទៅជាមេដឹកនាំ វា build credit ខ្លួនឯងដឹងតើហេតុអីបានទៅទៅបេះផ្លែឈើហេតុបានទៅទៅពង្រៀនគណិតវិទ្យាហេតុអីបានទៅទៅធ្វើអាការងារដែល មនុស្សធម្មតាអាចធ្វើបានហ៎ហេតុអីបានមិនទៅធ្វើអាការងារធំធំអាការងារដែល build credit សំនយោបាយរបស់ខ្លួនឯងឧទាហរណ៍ដូចខ្ញុំនិយាយមិញអញ្ចឹងអង្គការសំខាន់សំខាន់មកកកប់ហើយអង្គការសំខាន់សំខាន់មកកកប់ធំនឹងហើយ បានខ្ញុំត្រឡប់មកវិញ អ្វីដែលខ្ញុំនិយាយទាំងអស់នេះវាសបញ្ជាក់អំពីហ៊ុនម៉ាណែតខ្លួនឯងអត់មាន confidence នៅក្នុងខ្លួនខ្លួនឯងអំពីសមត្ថភាពខ្លួនឯងហ្នឹងផងអត់ confidence ខ្លួនឯងផងហើយឪវាហ្នឹងដូចគ្នាឪវាហ្នឹងណាឪវាដូចគ្នាគេឆ្លើយមកខ្ញុំវិញគេឆ្លើយថាខ្ញុំមិនបានធ្វើអីឲ្យកូនដើម្បីកូនខ្ញុំទេអឺខុនសែនគេឆ្លើយមកអញ្ចឹងគេថាគេមិនបានធ្វើអីដើម្បីកូនគេទោះបីកូនគេមានសមត្ថភាពយ៉ាងម៉េចក៏ដោយនិយាយចេញមកដូចជា ដូចជាយកអាចដាក់ក្នុងមាត់ខ្លួនឯងដូចជាជក់អាចខ្លួនឯងនឹងហើយយកអាចនឹងដាក់ក្នុងមាត់ខ្លួនឯងនិយាយចេញមកអ្នកណាអ្នកណាក៏ដឹងដែរអ្នកណាអ្នកណាក៏ដឹងដែរហ៊ុនសែនណាអួតកូនអួតប្រពន្ធហើយនឹងអួតចៅបើហ៊ុនម៉ាណែតមានសមត្ថភាព ហើយបានធ្វើការនៅ ស្ថាប័នអង្គការល្អល្អក្រុមហ៊ុនល្អល្អអន្តរជាតិដែលមិនចំណុះឲ្យរដ្ឋាភិបាលកម្ពុជាពេលណា ហ៊ុនសែនអួតងាប់ហើយអួតងាប់ហើយចុះបើរឿងមិនពិតផងខំប្រឹងយកមកបំប៉ោងឲ្យអស់ចាចុះតងំតការពិតកូនខ្លួនឯងធ្វើការងារល្អល្អទៀតហើយឲ្យឲ្យឲ្យឲ្យក្រុមហ៊ុនក្រៅប្រទេសធំធំទៀតសួរថាតើអួតប្រប៉ុណ្ណាអួតប្រប៉ុណ្ណាកូនហ៊ុនសែនទាំងអស់ហ៎កូនហ៊ុនសែនទាំងអស់ហ៊ុនម៉ាណែតហ៊ុនម៉ានិតហ៊ុនម៉ាហ៊ុនម៉ានី ហ៊ុនម៉ាស្អីហ៊ុនម៉ាលីហ៊ុនម៉ាស្អីស្អីហ្នឹងកូនហ៊ុនសែនទាំងអស់គ្មាន កូនណាមួយមើលប្រវត្តិរូបទៅដែលធ្លាប់រៀនចប់ ហើយធ្វើការយកប័ណ្ណពិសោធន៍នៅក្រុមហ៊ុនគេផ្សេង មុននឹងត្រឡប់ទៅស្រុកខ្មែរវិញទេ គឺអត់ទេ ទៅរៀនបដើសបាយបដើអញ្ចឹងទៅបានសញ្ញាបត្ររត់ទៅឡប់ទៅស្រុកខ្មែរវិញសួរថាអញ្ចេះបើមនុស្សប៉កែអួត បើមនុស្សចូលចិត្តមានមោទនភាពអំនួតអីម្លឹងម្លឹងដឹងហើយថាដឹងហើយថា ក្រុមហ៊ុនបរទេសដែលខ្លួនឯងនឹងប្រឡងជាប់នឹងផ្ដល់ credit ឲ្យខ្លួនឯងច្រើនណាស់ប៉ុន្តែសួរហេតុអីបានអត់ធ្វើ ពីព្រោះវាអត់សមត្ថភាពមិនវាមិនចង់ទេខ្ញុំជឿថាវាមិនមែនវាមិនចង់មិនវាមិនចង់អឺអារឿងលុយនោះវាមានហើយក៏ប៉ុន្តែវាចង់អួតសមត្ថភាពហើយបើមនុស្សប៉កែអួតអញ្ចឹងណា សួរហេតុវាដឹងថាកន្លែងអាចអួតបានហេតុអីបានវាមិនធ្វើ គឺវាអត់សមត្ថភាពវាអត់សមត្ថភាពវាអត់សមត្ថភាពហ៎ហ៊ានចប់នឹងហ៊ានអីប៉ុន្តែខ្ញុំសួរថាឥឡូវបើហ៊ុនម៉ាណែតគ្រាន់បើកូនកូនហ៊ុនសែនទាំងអស់ហ៊ានប្រកែហ៊ានគ្រាន់បើមែនចាញ់กระดาษមកឲ្យបន្ទុអរិញរៀននឹងយ៉ាងម៉េចយ៉ាងម៉េចបង្ហាញឲ្យគេមើលមើលហើយរឿងហ្នឹងមិនមែនរឿងសម្ងាត់ណា រឿងហ្នឹងអត់គួរជារឿងសម្ងាត់ទេបងប្អូនណែឥឡូវដូចដូចខ្ញុំអីចេះខ្ញុំមិនមែនអ្នករៀនបកែហើយខ្ញុំក៏មិនមែនជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ដែរអញ្ចឹងខ្ញុំបង្ហាញមិនបង្ហាញវារឿងរបស់ខ្ញុំឯងប៉ុន្តែគ្រួសារហ៊ុនសែនកូនហ៊ុនសែនសិតតែអ្នកនយោបាយចង់លើកដំកើងខ្លួនឯងឲ្យខ្លាយទៅជាអ្នកដឹកនាំប្រទេសត្រូវឲ្យមានតម្លាភាពមកមែនទេធ្វើឲ្យមានតម្លាភាពហើយអាហ្នឹងវាអត់ ថាបុគ្គលសាធារណៈលំដាប់អ្នកនយោបាយថ្នាក់ជាតិចាយវាអស់ហើយឯកភាពវាអស់ហើយឯកជនភាពនោះនោះដោយបារ៉ាអូបាម៉ាអញ្ចឹងបង្ហាញ បង្ហាញបឺស certificate ឲ្យគេមើលដើម្បីបញ្ជាក់ថាគាត់កើតនៅក្នុងទឹកដីសហរដ្ឋអាមេរិកឃើញទេដូច្នេះហើយជាសរុបសេចក្តីមកជាសរុបសេចក្តីមកហ៊ុនម៉ាណែតដែរជាមនុស្សអត់មាន confidence នឹងខ្លួនទេហ៊ុនម៉ាណែតគឺជាមនុស្សអត់ confidence នឹងខ្លួន ហើយកូនហ៊ុនសែនទាំងអស់ខ្ញុំមិនជឿថាគ្មានមានកូនណាមួយមានសមត្ថភាពទេខ្ញុំអត់ជឿទេហើយបើថាហ៊ុនម៉ាណិតហ្នឹងចោបបដ ாய் អាមួយមុខដូចជ្រូកជ្រូកហ្នឹងអាហ្នឹងចោបបដ ாய் កូនហ៊ុនសែនអស់ហ្នឹងខ្ញុំនិយាយស្មោះបើឪវាមិនមែននាយករដ្ឋមន្ត្រីទេណាអាពួកអស់ហ្នឹងតាមស្រួលនឹងធ្វើការតែស៊ីតែមរុះមរុះដូចតែយើងអញ្ចឹងវាគ្មានអីអស់ចាទេវាអត់មានសមត្ថភាពអីអស់ចាទេមនុស្សដែលអស់ចាខ្ញុំសរសើរកូនសំរងស៊ី កូនអំសំរងស៊ីការងារគាត់ដែលយើងមើលនៅ ក្នុងប្រវត្តិការងារគាត់ណាសិតតែជាកលែងដែលគេចម្រាញ់មនុស្សខ្លាំងមែនតែនដើម្បីបានចូលធ្វើការងារនៅកន្លែងហ្នឹងដូច្នេះហើយមនុស្សតើតើមានសមត្ថភាពខ្លាំងណាស់មិនមែនឪខ្លួនឯងហ្នឹងគេស្គាល់ឪខ្លួនឯងហើយខ្លួនឯងចូលធ្វើការងារកន្លែងល្អល្អចឹងបានទេអាហ្នឹងបានសមត្ថភាពរបស់គេមែនតែនយល់ទេ ស្ថាប័នដែលកូនសំរងស៊ីធ្វើការគឺជាស្ថាប័នដែលអត់មាននៅប៉ះអត់មានគ្រប់អធិពលអ្នកណាទាំងអស់គឺចម្រាញ់មនុស្សចូលធ្វើការហ្មង ហើយបានចូលធ្វើការកន្លែងហ្នឹងកន្លែងហ្នឹងគឺកន្លែងដែលលាងសម្អាតកន្លែងដែលឆ្លោះបញ្ចាំងថាមនុស្សអ្នកដែលប្រឡងជាប់ធ្វើការនឹងពិតជាអស្ចារ្យមែនពិតជាមាន សមត្ថភាពមែនដូច្នេះហើយ ចង់100 200 comment ទៀតជះមកលើខ្ញុំការពារហ៊ុនម៉ាណែតជាបចោខ្ញុំ I don't care ហ៊ុនម៉ាណែតនៅក្នុងកែវភ្នែកខ្ញុំណាខ្ញុំមើលសពសពទៅខ្ញុំប្រឌិតបចារណាអស់ទៅណាវាមានអីអស្ចារ្យទេបើឪវាមិនមែននាយករដ្ឋមន្ត្រីកូនហ៊ុនសែនទាំងអស់ហ្នឹងបើឪវានាយកមិនមែននាយករដ្ឋមន្ត្រីខ្ញុំជឿថាវាដូចពួកយើងអញ្ចឹងធ្វើការស៊ីតែមកគ្រប់តែមដួលតាមស្រួលអត់ធ្វើការធ្វើការឲ្យគេ សឹងថាយ៉ាប់ជាងយើងផងទៀតដឹង ជាពិសេសអាកូនមួយមុខដូចជ្រូកជ្រូកណាមួយហ្នឹងមើលទៅដូចអត់ឆ្លាតសោះមួយហ្នឹងអាមួយហ្នឹងបើមិនមែនអើវិញយកយករដ្ឋមន្ត្រីតាមស្រួលអូសអាទិសនៅ Walmart ផងក៏មិនដឹង you know វាដូច្នេះហើយដូចថាហោកន្លែងណាមួយ ដែលសបបញ្ជាក់ថា សមត្ថភាព ខ្លាំងវាអត់កើត រួចហើយគេប្រឹងយកហ៊ុនម៉ាណែតហ្នឹងមកប្រៀបធៀបជាមួយនឹងសំរងស៊ីអូ my god ប្រៀបធៀបសំរងស៊ីអូ my god ខ្ញុំគ្រាន់តែឃើញខ្ញុំចង់សើចអាយ៉ាស់មាត់មែនតែនហ្មងហេតុអីហ៎គេថាសំរងស៊ីចេះចេះចេះចេះខ្ញុំថាណែសំរងស៊ីអត់មានព្រើស៊ីគេចដូនចតាគាត់ទេដូនតាគាត់ជាពូជអ្នកនយោបាយជាពូជអភិជនជាន់ខ្ពស់ណា ពូជអភិជនជាន់ខ្ពស់តែសំរងស៊ីអត់មានស៊ីគេជារូនចតាទេសំរងស៊ីអត់មានស៊ីគេជារូនចតាទេ ពេលគេគាត់ចេញពីស្រុកខ្មែរទៅគាត់បាត់បង់អីអីទាំងអស់គាត់ចេញពីស្រុកខ្មែរអាយុជាដូចជា7 6 7ឆ្នាំចេះគាត់បាត់បង់អ្វីៗទាំងអស់ហើយគាត់ទៅតស៊ូពិបាកជាមួយនឹងម្ដាយគាត់នៅប្រទេសបារាំងណាតស៊ូពីសេរីគាត់បានអេទាំងអស់ហ្នឹងដោយការខំប្រឹងរៀនខ្លួនឯង សមត្ថភាពទាំងស្រុងហ្មង គឺសមត្ថភាពទាំងស្រុងសូម្បីប្រពន្ធគាត់ដែលគាត់ការរងៃជំទាវជួយលងសុមរានក៏គាត់យកចិត្តឯងដែរយល់ឯងម្ដាយគាត់មិនគ្រប់គ្រងគាត់ទេតែគាត់យកចិត្តគាត់យល់ឯងដូច្នេះអ្វីអ្វីសំរងស៊ីមានដល់សប្ងៃនេះគេឈ្មោះកិត្តិយសសេចក្តីថ្លៃថ្នូរទ្រព្យធនទ្រព្យសម្បត្តិអីទាំងអស់ដែលគាត់មានគឺសមត្ថភាពគាត់ទាំងអស់ហើយឲ្យមានទៅប្រៀបធៀបមួយហ៊ុនម៉ាណែតកើតលើកំណោមាសកំណោប្រាក់ហ៎ កំណោមាសកំណោប្រាក់រៀននៅអាមេរិករៀននៅ West Point ចូល free អត់មានប្រឡងទេចូល free ចូល free រៀននៅអឺរៀននៅ master degree អឺ master សេដ្ឋកិច្ច នៅញូវយ៉កតាមស្រួលបងលុយទៀតខ្ញុំអត់ច្បាស់ទេបងប្អូនណាមិនដឹងថាបួកឬបងលុយប៉ុន្តែភាគច្រើនប្រហែលជាបងលុយហើយច្បាស់ហើយរៀននៅបណ្ឌិតនៅនៅអង់គ្លេសហ្នឹងក៏បងលុយដែរវាមិនមែនបានមកពីនេះទេដូច្នេះហើយខ្ញុំចង់និយាយថាគិតតែពីរៀនប៉ុណ្ណឹងហើយនៅគិតតែពីរៀនប៉ុណ្ណឹងហើយនៅដឹងហើយលឺហើយកន្លែងដែលមានកិត្តិយសដែលខ្លួនឯងគួរកសាងសមត្ថភាពខ្លួនឯង អត់ព្រមធ្វើពីព្រោះអត់សមត្ថភាពអត់អត់ទៅប្រឡងធ្វើការងារក្រៅប្រទេសពីព្រោះអត់មានសមត្ថភាព សុកចិត្តត្រឡប់ទៅរកឪវិញហើយឪនឹងអូយលើកលំកើងកូនឲ្យខ្ញុំដូចខ្ញុំថាមិនអញ្ចឹងបើកូននឹងវាធ្លាប់ចាំមើលឧទាហរណ៍ថាហ៊ុនម៉ាណែតប្រឡងជាប់ World Bank ធ្វើការនៅ World Bank តែមួយឆ្នាំខ្ញុំប្រាប់ហ៊ុនម៉ាហ៊ុនសែនអួតកូនម៉ាងឆ្នាំ20 100 100 អី365ថ្ងៃហ្មង100គឺថាមួយឆ្នាំ365ថ្ងៃអួតតែរឿងហ៊ុនម៉ាណែតហ្នឹងហ្មងខ្ញុំជឿថាចាញ់ពីព្រោះមនុស្សប៉កែអួតហូតែមូលហេតុដើម្បីអួតទេហូតែមូលហេតុដើម្បីអួតទេមិនត្រឹមតែហូមូលហេតុដើម្បីអួតទេ ទៅបជាគេឲ្យកូនអួតកូនខ្លួនឯងទៀតបងប្អូនគិតសាកមើលទៅដូច្នេះបើសិនជាហ៊ុនសែនអត់មានកន្លែងអួតទេណាមានន័យថាកូននឹងវាយ៉ាប់ បើហ៊ុនម៉ាណែតបើហ៊ុនសែនរកកន្លែងអួតកូនខ្លួនឯងអត់បានទេណារួចឲ្យបង្ខំឲ្យអ្នកដតីជួយអួតទេណាមានន័យថាកូនខ្លួនឯងនឹងអត់កើតហ្មងអាមនុស្សប៉កែអួតគឺវាអញ្ចឹងហ៎បងប្អូនអាមនុស្សប៉កែអួតហើយបងមនុស្សដែលគេអត់ប៉កែអួតវិញណាមួយម៉ាត់គេអត់និយាយផងទុកឲ្យអ្នកដតីគេរកឃើញខ្លួនឯងដូចកូនសំរងស៊ីនឹងសំរងស៊ីមិនដែរនិយាយពីកូនគាត់មួយម៉ាត់ទេប៉ុន្តែទៅមើល background ទៅមើលកម្រិតការសិក្សាអប់រំ អូមកចលេសពីចលេសចាំបានខ្ញុំចង់និយាយថារឿងអ្នកដែលគេមើងងាយហ៊ុនម៉ាណែតនេះគេមើងងាយអត់ខុសទេគេមើងងាយអត់ខុសទេហើយដោយសម្ដីសម្ដៅអីចឹងពីខ្ញុំអានវិទ្យុខ្ញុំអាន VOA អី No AC សេរីហ៊ុនម៉ាណែតគេនិយាយថាមិនត្រូវការពារសន្តិភាពការពារអាយុជីវិតថានោះ យោធាត្រូវការពារសន្តិភាពត្រូវការពារអាយុជីវិតថាដឹកនាំថាអើយអញឯងគំនិតតែអញ្ចឹងបានមិនវាមិនទៅព្រមទៅប្រឡងធ្វើការក្រៅប្រទេសកើតហ្នឹងគំនិតវាអញ្ចឹងគំនិតវាតែអញ្ចឹងបានជាវាទៅធ្វើការណាក្រៅតែក្រុមឪវាវាធ្វើការមិនកើតខុសតែពីឪវាវាធ្វើការជាមួយមិនកើតពីព្រោះគំនិតវាអញ្ចឹងចាំថាវាអត់មានអីអួតទេហ៊ុនម៉ាណែតនោះអត់អីអួតទេដូចខ្ញុំថាអញ្ចឹង បើមិនមែនឪវាជានាយករដ្ឋមន្ត្រី ទេ វាធ្វើការវាធ្វើការមករស់ដោយតែយើងអញ្ចឹងវាគ្មានអីអស្ចារ្យទេហើយហើយថ្នាក់ដឹកនាំណាមនុស្សអ្នកដឹកនាំណាអ្នក ដឹកនាំគឺជាមនុស្សពិសេសអ្នកដឹកនាំគឺជាជាមនុស្សពិសេសខុសពីយើងគ្រប់គ្នាហើយបើដូចយើងគ្រប់គ្នាអញ្ចឹងមិនមែនអ្នកដឹកនាំកើតទេអត់អត់អត់កើតទេបើដូចយើងគ្រប់គ្នានោះហ្នឹងហើយ ហើយបងប្អូនក៏ចេះតែឆ្ងល់ឥឡូវមានចំណុចមួយទៀតដែលយើងអាចខាត់ជារបបកំហើញថ្មីដែរណាបងប្អូនណារបបកំហើញថ្មីមិនយើងចេះតែដាក់សំណួរថា ទេកូនកូនពួកបដិការអស់ហ្នឹងទៅរៀនក្រៅប្រទេសហេតុអីវាមិនព្រមទទួលយកវប្បធម៌បរទេសយកមក ដឹកនាំប្រទេសដោយអាគីមចុងអ៊ុនអញ្ចឹងទៅរៀនដល់ប្រទេសស្វីសប្រទេសកម្ពុជាប្រជាធិបតេយ្យហេតុអីបានជាទៅដឹកនាំប្រទេសសាហាវជាងម៉ៃជាងអឺវាទៀតហេតុអី វារៀនបានតែរៀនវាអត់ចេះយល់ទេបងប្អូនអានឹងរបស់កំហើញថ្មីអានឹងគឺថាវារៀននឹងវាទៅតែរៀនតែវារៀនអត់ចេះដល់អញ្ចឹងហើយវាត្រឡប់ទៅវិញវាលឺដើម វាត្រឡប់ទៅវិញវាលឺដើមបើវារៀនចេះវាអត់ធ្វើអញ្ចឹងទេ តែនេះវារៀនមិនចេះអើវារៀននៅសុកសរីវារៀនមែនតែវារៀនអត់ចេះយល់ទេមិនថាអើយបងប្អូនហឺ យ៉ាប់មែនតើហ่าមាននិយាយអីទៀតឥឡូវនិយាយរឿងក្រសួងយុតិធម៌ក្រសួងយុតិធម៌ក៏ជាចំណែកមួយរបស់ហ៊ុនម៉ាណែតដែរប៉ុន្តែឥឡូវហ្នឹងវានៅក្រៅម្ដែង ទាបាញ់ឥឡូវឬសូទា បាញ់ស្នើសុំហ៊ុនសែនឲ្យជួយអានេះអឺគេថាលុបបំណុលលុបបំណុលអឺថ្លៃដែលក្រសួងការពារជាតិអឺចពាក់ គិសនីក្រុមហ៊ុនអគិសនីកម្ពុជាថ្លៃភ្លើងណាតិចថ្លៃតិចថ្លៃភ្លើងហ្នឹងជាង2លានដុល្លារតិចថ្លៃភ្លើង ជាង2ដុល្លារខ្ញុំចេះគិតពិចារណាខ្ញុំចេះតែគិតថាទេក្រសួងការពារជាតិមួយទាំងមូលអត់លុយ2លានដុល្លារបង់ថ្លៃភ្លើងឥឡូវបងប្អូនជួយគិតតិចមើលជួយគិតតិចមើលឥឡូវជួយគិតខ្ញុំតិចមើលក្រសួងការពារជាតិមួយទាំងមូល អត់លុយបងថ្លៃភ្លើងយើគិតអស់ចាមែនតើហួយហើយឆ្លៀតយកកភ្លើងអាមេរិកយកទៅកាន់ចោលទៀតឯងអស់ចាមកយើងគិតមើលហ៎ហើយចុះបើអត់2លានដុល្លារបងថ្លៃភ្លើងហើយចុះការចំណាយផ្សេងទៀតវាមិនវិញការចំណាយផ្សេងទៀតវាមិនវិញពង្រឹងសមត្ថភាពយោធាយ៉ាងម៉េចអត់យល់ខ្ញុំវាអត់យល់ហ៎ពង្រឹងសមត្ថភាពយោធាយ៉ាងម៉េច រួចហើយរួចហើយអឺដោយហ៊ុនម៉ាណែតគាត់ថាអញ្ចឹងអឺអឺអឺទេហ៊ានត្រូវធ្វើការកែតម្រង់ត្រូវអឺស្អីលើចំណុចពីរសំខាន់ដែរស្ដាប់សម្ដីគេថ្ងៃមិញអាទី1ជាតិនិយមហើយស្អីគេមួយទៀតទេមើលស្អីជាតិនិយមស្មោះត្រង់នឹងជាតិហើយស្អីគេមួយទៀតទេខ្ញុំមិនមិនចាំទេ ខ្ញុំចេះតែឆ្ងល់ដល់ពេលយើងយកអារឿងអឺអារឿងចាពាក់លុយភ្លើង2លានដុល្លាររួចហើយសុំឲ្យលុបបំណុលអត់មានលុយសងក្រុមហ៊ុនអគិសនីនេះខ្ញុំឆ្ងល់មែនទែនតែក្រសួងការពារជាតិហ្នឹងអឺបានស្អីយកទៅ ពង្រឹងសមត្ថភាព បានស្អីយកទៅគេហៅថាអឺចំណាយបំពាក់បំពន់សម្ភារៈយោធា អឺធ្វើឲ្យយោធានឹងវាមាន គេហៅថាធម្មពលវាមានអឺសក្តានុពលគ្រប់គ្រាន់ទៅការពារជាតិការពារទឹកដីខ្ញុំវាអត់យល់យេអាខ្ញុំមិនដឹងបកស្រាយថាម៉េចទេដល់ពេលអត់លុយបងថ្លៃភ្លើងឥឡូវបងប្អូនយើងគិតខ្ញុំតិចមើលឥឡូវយើងប្រចារណាតិចមើលឥឡូវប្រជាជនខ្មែរយើងនៅក្នុងគ្រួសារមួយនៅក្នុងគ្រួសារមួយខ្ញុំនិយាយក្នុងគ្រួសារមួយ បើយើងជពាក់លុយអត់មានលុយបង់ថ្លៃទឹកថ្លៃភ្លើងតើស្ថានភាពគ្រួសារវាទៅជាយ៉ាងណាវាធ្លាក់ដល់កម្រិតណាដែលអត់មានលុយបង់ថ្លៃទឹកថ្លៃភ្លើងឥឡូវបងជុងបោជួយជួយជួយជួយពិចារណាខ្ញុំបន្តិចមើលជួយពិចារណាបន្តិចមើលទឹកហើយនឹងភ្លើងគឺជាគឺជាគឺជាវិក័យប័ត្រ សំខាន់ទី1វាអតិភិបគឺថាវាសង្កថាសំខាន់ជាងមហូបយើងហូបទៀតណាយល់ទេសំខាន់ជាងមហូបយើងហូបទៀតការពិតយើងកាត់មហូបកាត់បថយមហូបយើងកាត់បថយការចំណាយផ្សេងផ្សេងដើម្បីបង់ថ្លៃទឹកថ្លៃភ្លើងមិនអញ្ចឹងខ្ញុំអូថាបើអត់បងថ្លៃទឹកថ្លៃភ្លើងអត់បានទេអាហ្នឹងគឺថាសុកចិត្តបថយមហូបដើម្បីបងថ្លៃទឹកថ្លៃភ្លើងអាហ្នឹងសំខាន់ហើយនឹងថ្លៃឧទាហរណ៍តែយើងជួលផ្ទះគេយើងត្រូវបងថ្លៃ ថ្លៃផ្ទះទៀតឆែកកាត់ចំណយកាត់បន្ថយអាការចំណាយផ្សេងផ្សេងហើយដល់ពេលអត់ដល់ពេលអត់លុយបងថ្លៃទឹកថ្លៃភ្លើងវើវើមិនទេដល់អត់យល់ខ្ញុំអត់យល់យើងគិតមើលហើយឥឡូវយើងសួរថាម៉េចត្រង់ហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់ត្រឡប់ទៅពាក្យដែលខ្ញុំធ្លាប់តែនិយាយពាក្យដែលខ្ញុំធ្លាប់តែនិយាយអឺស្ថាប័នយោធាជាតិពិតប្រកបណា អត់ស្ថាប័នយោធាជាតិពិតប្រកបគឺមិនដឹងនៅកាហេងមេឃណាបើយើងនិយាយពីគុណភាពសពថ្ងៃស្ថាប័នដែលយោធាដែលខ្លាំងមានស្ថាប័នអង្គរៈហ៊ុនសែនមួយដែលខ្ញុំមើលទៅ មានតែស្ថាប័នអង្គរៈហ៊ុនសែនមួយគត់ដែលមានលុយគ្រប់គ្រាន់ចំណាយពង្រឹងសមត្ថភាព ក្រៅតែពីហ្នឹងយោធាជាតិគឺអត់មានគឺលហេមបានហើយថ្មីថ្មីហ្នឹងឮសូតាគេបិទវគ្គវត្តបិទវគ្គស្អីគេបិទវគ្គអឺបឹកវើនកងអង្គរៈភិកដូចជាដូចជាកងអង្គរៈទទួលបានការវឹកវើនទទួលបានអឺអឺ ទទួលបាន គេហៅថា quota ឬរស់ចូលបម្រើកងអង្គរៈនោះដូចច្រើនជាងយោធាជាតិពិតប្រាកដផងហ៎ដូចជាច្រើនជាងយោធាពិតប្រាកដអាត្រង់នឹងឯងបានជាយើងនាំគ្នាសួរយើង សួរយើងប្រចារណា ទៅលើរឿងបែកធ្លាយមួយចំនួនដែលរឿងចាប់បានកំភ្លើងរឿងអីអីកំភ្លើងដែលចាប់បាននៅ ខេត្តបាត់ដំបងកន្លងមកពីបេដងហ្នឹងបងប្អូនណាអាហ្នឹងយើងពិចារណា អាកន្លែងហ្នឹងវាអាចជាប់ពាក់ព័ន្ធនឹងរឿងតាហ៊ានស៊ីអត់គ្រប់នឹងឯងស៊ីអត់គ្រប់តាហ៊ាន តាស៊ីអត់គ្រប់មានអីមានអីលួចនឹងឯងលួចសម្ភារៈយោធាលក់ណាលួចកំភ្លើងលក់ឲ្យតែលួចលួចអីបានលួចហ្នឹង លួច បងសាំងលក់ ឲ្យតលួចអីបានលក់លក់ហ្នឹងដោយសារអីដោយសារអឺអឺតាហ៊ានហ្នឹងតាហ៊ានពិតប្រកបដោយការពារជាតិហ្នឹងគឺអត់បានទទួលលុយគ្រប់គ្រាន់ពីថវិកាជាតិជួនកាលជួនកាលបានអញ្ចឹងក៏ប៉ុន្តែអាលើលើវាស៊ីអស់ទៅវិញអញ្ចឹងហើយអញ្ចឹងអាតាអាណាដែលអត់បាន ជាពិសេសអាណាកាន់ភោះភីអាណាកាន់ឃ្លាំងកាន់អីលួចអីបានគឺគេលក់ហ្នឹងហើយគេគេគេលក់ហ្នឹងហើយអាហ្នឹងឯងវិបត្តិបងប្អូនអាហ្នឹងវិបត្តិហ្នឹងហើយ ហើយកាលណាយោធាមានអំពើពុករលួយខ្លាំងយោធាបាក់ទឹកចិត្តយោធាអឺអឺដើរចោលជួហើយរបបនឹងវាភ័យស្រួយ របបនឹងវាភ័យស្រួយបើទោះបីជា កងកម្លាំងអង្គរៈនឹងវាមានសមត្ថភាពធំប៉ុណ្ណាក៏ដោយ កងកម្លាំងអង្គរៈនឹងវាមាន សមត្ថភាពធំប៉ុណ្ណាក៏ដោយប៉ុន្តែបើចំណែកធំមួយរបស់យោធាវា បាក់ទឹកចិត្តហើយ វាខូចចិត្តវាអន់ចិត្តហើយគឺវាអាចមានការប្រេះឆាវាអាចមានបញ្ហាទៅថ្ងៃមុខធំចាវាអញ្ចឹងអាហ្នឹងខ្ញុំចង់បញ្ជាក់តែប៉ុណ្្នឹងឯងហើយខ្ញុំខ្ញុំជឿថាខ្ញុំជឿថាអឺអឺវិបត្តិអឺដល់ច្រើននៅ ក្នុងរបបមួយនឹងនឹងមិនអាចដោះស្រាយបានទេអត់អត់ដោះស្រាយទេអត់អាចដោះស្រាយបានទេហើយវាមានតែធ្ងន់ណាវាមានតែធ្ងន់បើស្ថានភាពវាកាន់តែធ្ងន់អ្វីដែលរប ពួកបដិការអាច ធ្វើបានណាគឺគៀបកាន់តែខ្លាំងវាអត់ដោះស្រាយទេវាគៀបហ្មងយល់ទេយល់ទេអឺពីព្រោះបើដោះស្រាយចេញណាវាអត់អាចคลายទៅជាធ្ងន់ធ្ងរទេតែនៅពេលដែលវាកាន់តែធ្ងន់ធ្ងរដំណោះស្រាយគេមានតែមួយគត់គឺគៀបគេមិនមែនដោះស្រាយគេមិនអាចដោះស្រាយចេញវាកាន់តែធ្ងន់គេកាន់តែគៀបគេគៀបកុំឲ្យវាកុំកុំឲ្យវាច្បុកច្បល់ ប៉ុន្តែលទ្ធផលវាផ្ទុយទៅវិញ កាលណាកន្តគៀបមិនមែនដោះស្រាយបញ្ហាចេញទេកាលណាកន្តគៀបវាកាន់តែតឹងតែងយូរយូរទៅវាមានតែផ្លូវមួយគាត់គឺផ្ទុះយល់ទេគឺផ្ទុះត្រង់នឹងហើយដែលខ្ញុំចង់និយាយថាគេទប់មិនអោយមនុស្សដែលមានប្រជាប្រិយភាពនឹងចូលទៅដល់ទៅប្រទេសកម្ពុជាវិញ ពីព្រោះតែវាស្ថានភាពវាភ័យស្រួយនៅក្នុងស្រុកមនុស្សរកតែកន្លែងផ្ទុះទេប៉ុន្តែ ខ្វះអ្នកដឹកនាំវាអញ្ចឹងណាហើយពួកអ្នកល្បីល្បីដូចក្រុមក្មេងៗដែលអត់ខ្លាចអត់ខ្លាចជាប់គុកដោយក្រុមស្ត្រីដែលមិនខ្លាចជាប់គុកដោយបងស្រីសេងធារីដែលគាត់មានសេចក្តីក្លាហានណាពួកមនុស្សអស់ហ្នឹងនៅ ក្នុងកែវភ្នែកគេគេបារម្ភខ្លាំងណានៅក្នុងកែវភ្នែកគេគេបារម្ភខ្លាំងមែនទែនគេខ្លាច អឺចលនាចលនាចលនានឹងវារីកវារីកដោយសារអីគឺដោយសារអត់ពេញចិត្តនឹងរបបនឹងហើយអត់ពេញចិត្តផងអឺអត់បាយស៊ីផងអត់ការងារស៊ីផងអញ្ចឹងអាចលនាការមិនពេញចិត្តហើយមនុស្សកាន់តែលែងខ្លាចទៅលែងខ្លាចទៅអញងាប់អីនេះវិញបើនៅស្ងៀមគង់នឹងងាប់អីនេះវិញសូមអញ្ចឹងហើយនៅស្ងៀមធ្វើអី អាហ្នឹងឲ្យវាកាន់តែធំទៅធំទៅធំទៅចុះឲ្យគេគេខ្លាចពួកអ្នកទាំងអស់ហ្នឹងចាអឺអញ្ចឹងសម្រាប់ខ្ញុំគឺថាដូចខ្ញុំនៅរក្សាសម្ដីខ្ញុំកន្លងមកខ្ញុំនិយាយថាហ៊ុនម៉ាណែតរាជការហ៊ុនម៉ាណែតបើទោះបីហ៊ុនម៉ាណែតនឹងនឹងនឹងនឹងនឹងកាន់អំណាចក៏ដោយអឺកាន់អំណាចក៏ដោយអឺ រាជការហ៊ុនម៉ាណែតគឺជារាជការមួយដែលពិបាកហើយអាចនឹងផ្ទុះហើយអាចនឹងជាទីបញ្ចប់ទីបញ្ចប់របស់អឺសន្តតិវងតកោហ៊ុនគឺនៅពេលហ្នឹងឯងអាហ្នឹងជាអ្វីខ្ញុំមើលឃើញបើយើងយើងចាំមើលទាំងអស់គ្នាទៀតនៅយើងចាំមើលទាំងអស់គ្នាទៀតអ្នកក្រៅប្រទេសក៏គេនៅតែធ្វើកិច្ចការងារដែលគេអាចធ្វើបាន ហើយនៅក្នុងប្រទេសក៏ខ្ញុំឃើញ ថាគណៈបកភ្លើងទៀនក៏មានសកម្មភាព អឺអឺគឺថាក៏ក្រឹកក៏ក្រែងដែរមានមានសកម្មភាពក៏ក្រឹកក៏ក្រែងដែរអឺអឺមានអ្នកខ្លះប្រឆាំងមានអ្នកខ្លះគ្រប់គ្រងប៉ុន្តែខ្ញុំចង់និយាយថាអញ្ចេះយើងចាត់ទុកគណៈបកភ្លើងទៀនជាទ្របសម្អប់របស់យើងនិយាយដែរស្គាល់ទ្របសម្អប់ឯងបងប្អូនទ្របសម្អប់ មានន័យថា ទ្រព្យដែលយើងទុកមកដុំចោលសិនហើយយើងយកវាមកប្រើនៅពេលដែលយើងត្រូវការណាមានពាក្យទ្រព្យសម្អប់ហ្នឹងខ្ញុំធ្លាប់ដូចជាដូនចតាខ្ញុំគាត់ចេះតែនិយាយអូអាទុកទុកជាទ្រព្យសម្អប់របស់ដែលយើងមិនប្រើកុំបោះវាចោលយើងកុំបោះវាចោលនៅពេលថ្ងៃណាមួយយើងត្រូវការវាហើយអញ្ចឹងខ្ញុំប្រៀបធៀបបាក់ភ្លើងទៀនហ្នឹងដូចទ្រព្យសម្អប់របស់យើងអញ្ចឹងយើងទុកយើងទុកវាម្ដុំនៅពេលដែលយើងអត់ប្រើហើយយើងយកវាមកប្រើវិញនៅពេលដែលយើងត្រូវការវា ឥឡូវហ្នឹងគឺយើងយកវាយកមកប្រើវិញហើយដូច្នេះហើយវាមិនមែនជា ដូចបងប្អូនខ្លះប្រើពាក្យថាបបកាថ្មីមិនមែនបបកាថ្មីទេ អាហ្នឹងគឺជាទ្រពរបស់សង្គ្រោះជាតិបាក់ភ្លើងទៀនគឺជាទ្រពរបស់អ្នកជាតៃដែលអ្នកជាតៃទុកវាមកដុំសិននៅពេលដែលយើងអត់ត្រូវការវាឥឡូវយើងត្រូវការវាយើងយកវាមកប្រើវិញអញ្ចឹងយើងកុំទុករបស់យើងព្យាយាមប្រើអស់ធនធានដែលយើងអាចប្រើបានដើម្បីអីដើម្បីបន្តការតស៊ូតទៅទៀតដូច្នេះខ្ញុំមានតែប៉ុណ្្នឹងឯណាបងប្អូនណា យើងមានតែប៉ុណ្្នឹងទេហើយជួបគ្នាថ្ងៃក្រោយទៀត Happy New Year Happy New Year ទាំងអស់គ្នាណាហ្នឹងហើយកុំផឹកច្រើនពេកយល់ទេកុំផឹកច្រើនពេកអូខេហ្នឹងហើយអរគុណច្រើនចាជួបគ្នាថ្ងៃក្រោយណាចាជម្រាបលា